អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ build AI team SM 60ទៀតហើយហើយតាមពិត hero នេះបើសិនជាយើងគិតសាច់លេងវិញវាយូរដែរហើយដោយសារម្ចាស់ hero គាត់ស្រឡាញ់ឈ្មោះ hero ខ្លួនឯងអញ្ចឹង build ក៏អស់រៀងក្រាស់ដែរហ្នឹងហើយហើយតាមធម្មតាដូចអ្នកទាំងអស់គ្នាដឹងចឹងចំពោះអ្នកទាំងអស់គ្នាចង់លេង hero ខ្លួនឯងនឹងទិញ hero គេណាហ្នឹងហើយទិញ hero គេចំណេញសើងចូលហាក់ជា50%ហ្នឹងហើយលេងអស់500ឯងលក់វិញមិនបាន500ទេ ច្រើនណាស់បាន100ជាងឬក៏200គឺអស់រត់ហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបើមុំមុំទិញ hero គេលេងបានប៉ុន្តែបើសិនករណីយើងស្រឡាញ់ឈ្មោះ hero ខ្លួនឯងអូខេអានឹងធ្វើការបៀងខ្លួនឯងទៅអូខេជាក់ស្ដែងដូច hero នេះបើយើងនិយាយទៅនេះ item អឺពេលបច្ចុប្បន្ននេះនេះសំបីតា ISO ក៏ទិញទុកអស់ហើយដៃ ISO ក៏ទិញទុកទៀតនឹង stone នេះមានមក play អស់ហើយនៅសល់អាវក្បាលនៅសល់ក្បាលមួយទៀតគឺពាក់ចូលបានហើយហើយចំពោះខោនេះគឺតំដោយកមិនដែរទេ អូខេថ្ងៃនេះយើងមកធ្វើការបៀលបន្ថែមតកតងទៅនឹងការដូរអាវហើយនឹងក្បាលចឹងសតអាវមួយក្បាលប៉ុន្តែយើងមានអូតូ7មួយគ្រាប់អូតូ7នេះគឺខ្ញុំស៊ីបានទេកាលពីយើងនេះដំបងដំបងឥឡូវទៅនេះសិនខ្ញុំស៊ីមេនិយាយទៅស៊ីមេធ្លាក់ចូល Egypt ខ្ញុំហេងដែរតែនៅឧដុងនេះខ្ញុំមាននិយាយថាអឺ start វារៀងថោករឿងធូរថ្លៃចឹងណាហ្នឹងហើយចឹងមុំមុំឲ្យអាចវាអាចបាន អូខេឥឡូវយើងខ្វះតែនេះទេអឺនៅសល់ហើយនេះដោយសារខ្ញុំទិញមកលេងភ្លេចមើលលេងលើសនឹងឯលើសអូខេនេះបែបនេះអញ្ចឹងនេះអូខេអ្នកទាំងអស់នេះអញ្ចឹងយើងខ្វះក្បាលយើងខ្វះក្បាលហើយនឹងអាវអញ្ចឹងយើងធ្វើការដូរពីរគ្រាប់ហ្នឹងទៅគឺក្បាលហើយនឹងអាវហ្នឹងហើយក្បាលនឹងអាវអូខេក្បាលមកនេះអឺមួយគ្រាប់វាអស់200 280អញ្ចឹងដាក់ clear វាបើអញ្ចឹងនេះក្បាលណា គឺយើងបានក្បាលមួយគ្រាប់ហើយអញ្ចឹងដល់សល់ A មួយគ្រាប់ទៀតនេះគឺ A អញ្ចឹងដូរ A មួយគ្រាប់ទៀតអូខេអញ្ចឹងដល់សល់40អូខេអ្នកទាំងអស់គ្នាអញ្ចឹងយើង បានមួយឈុតហើយសាន់នេះ hero នេះគឺមួយឈុតអញ្ចឹងយើង ធ្វើការបូក item គឺយើងដាក់អូតូ7ចូលតែម្ដងខ្ញុំសុំដាក់យកអាវចោះក្បាលយើងទុកសិននឹងហើយវាស៊ីគ្នាពីរនេះចឹងណាហ្នឹងហើយអូខេអឺចាំតិចអឺ អីហ៎ខ្ញុំចង់វល់ហើយមែនទេអូខេអឺចុយស៊ីច្រើនដែរអូស៊ីទៅ400ជាងតែនេះ400ក្រហើយចុយម៉ានទេបើចុចមើលសិនចង់ដឹងហើយវាអត់ចុចតែ400ជាងចុយខ្ញុំដាក់ដល់ដូចស៊ីច្រើនតែប៉ុណ្ណឹងមិនលើកនេះស៊ីតិចបែរបើជាខ្ញុំច្រឡំមើលទៅអូខេឥឡូវយើងចុចវាទៅដោយសារយើងមានក្រូមានអីអញ្ចឹងយើងបូកអានេះដាក់អូតូវាយកមកអឺ 7អញ្ចឹងយើងនៅសល់ខ្ញុំទិញ TG បានមួយគ្រាប់ នេះ TG អញ្ចឹង TG នេះខ្ញុំអត់ទាន់ដាក់ចូលទេចាំមើលម្ចាស់គាត់បើកមកគាត់ចង់សេរីចូលនេះមួយណាហ្នឹងហើយហើយជីទូទៅចំពោះ Hero កាំងវើលបើយើងលេងគឺយើងលេងប៉ា SM ទៅនឹងឲ្យសម្បូរវ័យអឺបើយើងចង់លេងតិចដូចខ្ញុំប្រាប់អ្នកទាំងអស់នេះចឹង EZ អូខេអស់តិច និយាយថាប៉ support ជាទូទៅគឺមិនអស់ច្រើនប្រហែលទេ hero នេះអាច team គាត់គឺ មានមក play អស់ហើយចាំតែដល់ថ្ងៃគឺវៃទេយប់មិញ build អត់តាន់បើ build អត់តាន់គាត់ចាញ់វៃបាត់ហើយតែយប់មិញ build អត់តាន់យប់មិញ build អត់តាន់ទេអូខេឥឡូវយើងបានហើយនេះយើងបានក្បាលអាវខោអាយ៉ាខ្ញុំពេចពាក់ដៃចូលដៃសាន់ដៃ ISO និងដៃ ISO stone 510បូក510 stone 1m រួមជាមួយនឹងកៅអាវសាន់ឌីមួយឈុតតែម្ដងហ្នឹងហើយ ហើយចែកសាន់នេះមកគូទៀតក៏អត់តែម្ដង hero នេះអូខេមើលទៅស្អាតហ្មងនិយាយថាបានស្អាតហ្មងសារពាក់សាន់លីមួយឈុតឯនឹងមានអីស្អាតទៀតអូខេនៅសន្តិបោកមួយទៀតទេបោកមិនជាបញ្ហាហ្មងទេសំខាន់ឲ្យតែមានលុយគឺបោកជាតមុខហើយវាមិនជាពិបាកក្នុងការបោកទេណាហើយចំពោះវីដេអូមួយនេះខ្ញុំរីកមកអ្នកទាំងអស់គ្នាមកលេងនៅនគរដងមួយពួកខ្ញុំតាមធម្មតាយើងលេងគីឡូ60ហ្នឹងហើយ60យប់មិញគឺ YPK ទាញខ្លាំងដែរប៉ុន្តែដោយសារខាងគេ OS របស់រៀងច្រើនអញ្ចឹងធ្វើឲ្យ player ខាងយប់គាត់ឈប់លេងដោយសារ AZ តាអូស្កែមកគឺយើងចង់ពាក់អីក៏ដោយគាត់ទុំជាប់ជាមួយនឹងស្បង់ដែរហ្នឹងហើយស្បង់គប់ឈឺសាហាវអូខេហេរ៉ូនេះព្រឹកមិញម្ចាស់ក៏ហាត់សភៅអញ្ចឹងហាត់បាន តែ8លបាល់ទេប៉ុន្តែ3ភេកប៉ុន្តែបាន5 swear របស់គាត់ហើយ5 swear ប៉ុន្តែបើសិនជាបាន4ភេកគឺអែមមែនតើដោយសារហេតុអីខ្ញុំថា4ភេកអែម4ភេកវាបានតែក្រោមនេះទៀតឯងអ្នកទាំងអស់នេះ យើងអាចដាក់អាចបានគួសមអាចដាក់អាច energy ចូលអញ្ចឹងណាតែនេះដាក់កាត់អូខេអញ្ចឹង hero នេះនិយាយមួយម៉ាត់ទៅគឺ aim ហើយនឹងអស់អី build តែសល់បូក item មកកលទេគឺមកស្អាតតែម្ដង hero នេះខ្ញុំដូចខ្ញុំនិយាយអញ្ចឹងអឺមានលុយ build រៀងលឿនតែអត់លុយ build រៀងយឺតទេវាជារឿងធម្មតារបស់នេះហើយអូខេគាត់បើកលុយនៅអានេះបើកបាន30បាត់ហើយហ្នឹង អូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះការបៀនហេរ៉ូនៅឧដុង្គមានប៉ុណ្ណឹងណាអ្នកទាំងអស់គ្នាអាចធ្វើការមកលេងនៅនគរឧដុង្គជាមួយនឹងពួកខ្ញុំបានអូខេអរគុណបាយបាយ